ជនជាតិដើមនៅក្នុងអាលែងច្បាប់មេទៀងទៀង46មេត្រាហ្នឹងវាមាននៅគ្រប់ក្នុងមេត្រានីមួយមួយនិយាយចែងចេញច្បាស់ច្បាស់ណាអាសំបីតែអ្វីដែលអ្នកឯងយល់ពីពីជនជាតិដើមទៅហ្នឹងត្រូវតែសងមកវិញហើយបើសងជាទំហំនឹងមិនបានជាដីសងមកវិញមិនបានត្រូវជាអ្វីដែលអាចធ្វើបាន ណារឿងហ្នឹងបើតាមទៅតាមច្បាប់សិទ្ធិជនជាតិដើមហ្នឹងរដ្ឋាភិបាលមិននឹងធ្វើអ្វីមួយមកលើប្រជាពលរដ្ឋដែលជាជនជាតិដើមហ្នឹងត្រូវតែ មានការពិគ្រោះជាមួយជនជាតិដើមឬក៏អ្នកដែលមានតំណែងតំណាងជនជាតិដើមអាហ្នឹងជារឿងមួយហើយទី2ទៀតពិគ្រោះហើយត្រូវតែមាន ការយល់ព្រមណា prior consent បានន័យថាយល់ព្រមជាមិនមិននឹងរដ្ឋាភិបាលអនុវត្តនៅគម្រោងការនោះច្បាប់នោះណាបាទ ដូច្នេះណាអាច្បាប់ហ្នឹងដែលធ្វើឲ្យជនជាតិដើមហ្នឹងមានសិទ្ធិក្នុងការដែលបញ្ចេញមតិបញ្ចេញបទយោបល់ដើម្បីជួយរួមចំណែកអ្វីមួយដើម្បីកសាងប្រទេសជាតិនោះឲ្យវាជឿនលឿនបាទបើណាឯងមិនអោយសិទ្ធខ្ញុំនិយាយមិនអោយសិទ្ធអីអញ្ចឹងណាឯងប្រឆាំងនោះអាច្បាប់ UN Drip នឹងបាត់ហើយច្បាប់ជតិជនជាតិដើមហ្នឹងអូយបើណាឯងប្រឆាំងជុំឯងទៅសញ្ញាទទួលស្គាល់ទៅអីចុះធ្វើអីណាអាហ្នឹងវាជារឿងមួយដែលដែលគួរឲ្យយើង គាត់សម្គាល់ច្បាស់ថារដ្ឋាភិបាលវៀតណាមហ្នឹងប្រើអាការគៀបសង្កត់ឲ្យច្បាប់ហ្នឹងដោយបងតាំងថាអាច្បាប់ហ្នឹងច្បាប់ព្រៃមិនតាន់ចេញជាធរមាននៅក្នុងក្នុងសភាទេវាមិនតាន់ចូលទៅជាក្នុងធម្មនុញ្ញនៃរដ្ឋរដ្ឋវៀតណាមនៅឡើយទេបើសិនជាចូលទៅក្នុងធម្មនុញ្ញអាហ្នឹងអង្គការជាតិគេឃើញតែចូលទៅគេឃើញហើយធម្មនុញ្ញច្បាប់ណែមាត្រាទីប្រហែលណែកថាខណ្ឌទីប្រហែលចេញមកយ៉ាងម៉េចយ៉ាងម៉េចគេពិនិត្យមកអាច្បាប់នេះច្បាប់ផ្ដាច់ការទៅ បើចូលជាច្បាប់ដាច់ការបាត់ព្រៃទៅឯងយកមកប្រើមិនក្នុងប្រទេសជាតិដែលជឿនលឿនអញ្ចឹងចង់រកស៊ីជាមួយប្រទេសគេផ្សេងផ្សេងដើម្បីសេដ្ឋកិច្ចដើម្បីជឿនលឿនអានេះជារឿងមួយដែលដែលយើងគួរកត់សម្គាល់ដូច្នេះវាជារឿងមិនត្រឹមត្រូវទេ ជនជាតិដើមនៅក្នុងអាឡែងច្បាប់មេទាំងទាំង46មេត្រាហ្នឹងវាមាននៅគ្រប់ក្នុងមេត្រានីមួយមួយនិយាយចែងចេញច្បាស់ច្បាស់ណាអាសំបីតែអ្វីដែលឯងយកពីពីជនជាតិដើមទៅហ្នឹង ត្រូវតែសងមកវិញហើយបើសងជា ទំហំនឹងមិនបានជាដីសងមកវិញបានត្រូវជាអ្វីដែលអាចធ្វើបាន តាមប្រាក់ឬតាមលុយកាក់ដែលអាចសងបានគេនេះអានឹងច្បាប់ហ្នឹងបាទហុចហុចតែអញ្ចឹងយើងដែរច្បាប់ដែលចេញមកអានេះច្បាប់ចេញមកដើម្បីគម្រាមផ្នែកក្រមយុវជនផ្នែកក្រមកុំឲ្យធ្វើធ្វើបាក់ស្បាតហ្នឹងរបៀបធ្វើកុំឲ្យធ្វើចលនាយបានដូច្នេះសូមជំរាបដល់យុវជនផ្នែកក្រមណាប្រជាពលរដ្ឋផ្នែកក្រមយើងមិនត្រូវបាត់ស្មារតីដោយសារ ច្បាប់ច្បាប់ព្រៃដែលចេញមកសន្លត់យើងអញ្ចឹងទេប៉ិនសូមរក្សាភាពស្ងប់ស្ងាត់ចេះដឹង ដោយបញ្ញាសតិអារម្មណ៍សតិបញ្ញាឆ្លាតឆ្លៀសវៃសិក្សានៅអាច្បាប់ធម្មនុញ្ញអង្គការសហជីវជាតិនឹងឲ្យច្បាស់ដើម្បីយើងយកមកអនុវត្តហើយធ្វើទៅមិនខុសទេប៉ុន្តែសូមកុំឲ្យ ប្រើអំពើហិង្សាដាក់ដល់បុគ្គលណាសោះសូមប្រើដោយសន្តិវិធីអ្វីដែលយើង អាចធ្វើទៅបានឧទាហរណ៍ដូចជាយុវជនណែ អីយើងខាយតោបញ្ជឿងថៃគឿងចៅសរ៉ាត់អីជាដើមហ្នឹងជាជាយុវជនដ៏ឆ្នើមរបស់ខ្មែរក្រមក្នុងសម័យបច្ចុប្បន្នហ្នឹងឯងកំពុងតែធ្វើចលនាអស់ហ្នឹង